អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយនេះជួបជាមួយខ្ញុំទៀតហើយ Razer Gaming អូខេមួយរយៈនេះមានអ្នកឆាតចូល page ច្រើនតាក់ទងទៅនឹងអ្នកដែលគាត់លេងនៅ server ដែលយើងហៅថា CH2 World ណាហ្នឹងហើយអីគាត់សួរថាហេតុអីក៏ server នេះលេងអត់កើតតែពិត GM ក៏បានធ្វើការបិទបាត់ហើយ server beta ដោយអ្វីដែលខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាចឹង server beta គឺជា server មួយដែល GM គាត់ធ្វើការសាកល្បងក្នុងកំឡុងពេលខ្លីណាមួយទេហ្នឹងហើយ គាត់នឹងក្រូននឹងបើក server Visual ឲ្យយើងលេងជាលក្ខណៈទូទៅតែម្ដងហើយដល់ពេលដែលយើងប្រាប់គាត់បែបហ្នឹងគាត់ថាអូខេបើអញ្ចឹង server Visual បើកឯណាអឺសំណួរមួយនេះអឺបើពីខ្ញុំទៅខ្ញុំក៏ពិបាកឆ្លើយដែរប៉ុន្តែខ្ញុំមានសារមួយដែលខ្ញុំបានឆាតជាមួយនឹង GM ហ្នឹងហើយដែលខ្ញុំបានឆាតជាមួយនឹង GM ខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាមើលបាននៅរូបភាពត្រួសត្រាសនឹងការក្រងចេញនៅ server official របស់ Jack Tower ណាហ្នឹងហើយចាំមើលខ្ញុំបើកឲ្យមើល អូខេចាំតិចអូខេខ្ញុំអាចឲ្យមើលបានប៉ុណ្្នឹងហ្នឹងអាចនិយាយខ្ញុំសូមបិទហើយសូមហាយសារមានឆាត ខ្លះខ្ញុំអត់ចង់ឲ្យមើលអូខេអ្នកទាំងអស់គ្នាអឺអ្វីដែលខ្ញុំបានសួរទៅគាត់ទីមួយនេះបាច់មើលអត់ឃើញនៅសល់រឿងតូចពេកខ្លាំងនេះហើយខ្ញុំសួរគាត់បើកនៅក្នុង server official នឹងក្រុងចេញនៅថ្ងៃណាអឺ PGM ក៏បានប្រាប់ខ្ញុំថាអាចប្រហែលមិនប្រកាសទេណាហ្នឹងហើយប្រហែលជាអាចនៅចុងខែ6ហើយនឹងដើម ខែ7 ចឹងពីរហ្នឹងគឺវានៅចន្លោះមួយនឹងចឹងអាចនឹងបើក server ឲ្យវាសល់នៅពេលហ្នឹងចឹងយើងនឹងអាចធ្វើការលេងនៅ server JX2 World ទាំងអស់គ្នាជាមួយនឹងការដំណើរកំសាន្តនៅ server ថ្មីណាហ្នឹងហើយនៅក្នុង JX2 World អូខេខ្ញុំសួរទៀតខ្ញុំសួរថានៅពេលដែលបើកតើយើងចាប់ផ្ដើមលេងពី level ប៉ុន្មានណាអានេះអ្នកទាំងអស់គ្នាអាចមើលបានខ្ញុំមកចុចជាវីដេអូអ្នកទាំងអស់គ្នាមើលទេអានេះគឺជាខ្សែវីដេអូ អេអានេះដូចមិនមែនវីដេអូទេខ្ញុំឲ្យមើលបានអឺនេះអ្វីដែល GM គាត់បើកឲ្យយើងចាប់ផ្ដើម start វាចាប់ពី level 1ឡើងទៅដូចជា server CX2 អញ្ចឹងប៉ុន្តែនៅពេលបច្ចុប្បន្ននេះអឺគាត់កំពុងតែកែប្រែនៅអសអសពីអសដូចជាអសវៀតណាមនិងអសមិនដឹងទេគឺជ្រុងជ្រុងហ្នឹងគឺគឺគាត់កំពុងតែបកប្រែទៅជាភាសាអង់គ្លេសដើម្បីយើងងាយស្រួលមើលទាំងអស់គ្នាអញ្ចឹងអ្នកនរឲ្យដឹងហើយអាការពី server beta គឺដល់ពេលដែលយើងចូលទៅគឺកន្លែងហ្នឹងគឺយើងចាំបាច់ចន់ vision ទេយើងបើក អាបុក event GM ហ្នឹងទៅគឺយើងចន់ប៉ាក់បានហើយតែនេះអត់ទេណាយើងចូលតាមធម្មតាអូខេនេះហើយខ្ញុំសួរគាត់ទៀតថាអូខេ GM តើមាន level មាន rep អីទេអត់ទេគឺយើងចាប់ផ្ដើម start វាគឺ start ពី level 1ទៅតែម្ដងយើង start វាពី level 1ហើយ rep គឺ0អញ្ចឹងធ្វើការ quest ដូច គ្នា ចាប់ពី level 1ទៅណាចាប់ពី level 1ទៅហើយគាត់កំពុង តែព្យាយាមកែប្រែវា ពីអសរដែលញ៉ៃញ៉ៃដែលយើងហៅថាដូចអសរវៀតណាមហ្នឹងនឹងឲ្យគាត់នឹងកែប្រែវាទៅជាភាសាអង់គ្លេស100%បានគាត់ចាប់ផ្ដើមទៅលាក់ឲ្យយើងប្រើប្រាស់ទាំងអស់គ្នាបានណាហ្នឹងហើយពេលបច្ចុប្បន្នគាត់កំពុងតែព្យាយាមនេះដូចជា NVC មួយនេះអីអត់ឲ្យចឹងអូខេ NVC មួយនេះអីឃើញហីកាលពីមុនអត់ចេញ Vispon Dealer ទេហើយលើនេះគឺវាចេញជាភាសាអង់គ្លេសតែពេលបច្ចុប្បន្នក៏បានកែប្រែវារួចហើយ សំខាន់ជាងគេគឺមីសិនទី1នឹងហ្មងដែល GM គាត់ព្យាយាមធ្វើការ fix ហ្នឹងហើយដែល GM គាត់ព្យាយាមព្យាយាមធ្វើការ fix វា ដើម្បី យើង ចូលមីសិនទី1បានស្រួលបន្តិចហ្នឹងហើយនេះរូបភាពផ្សេងទៀតនេះអឺបន្ទាប់ពីយកហើយវាចេញជាភាសាអង់គ្លេសបែបនេះឲ្យយើង មើលចានេះយើងព្យាយាមធ្វើ quest វាចាប់ពី level មួយដូចគ្នាហើយ GM កំពុងតែព្យាយាម fix នៅកន្លែង error មួយចំនួននៅក្នុង server មួយនេះ ហើយខ្ញុំចង់និយាយថានៅ server JX2 World នេះគឺ GM គាត់មិនដែលការងារតែមួយ game នឹងទេដល់ពេលអញ្ចឹងទៅគាត់អាចគ្រប់គ្រងទៅលើ server នឹងបានល្អហើយក៏មានការ recommend មួយចំនួនដែរតាក់ទងទៅនឹង server មួយនេះអូខេគេតែសួរថាអូខេតើជា point ដាក់ដោយរបៀបណាហើយមាន គេហៅថា reseller ដែលលក់អត់កន្លែងនេះ ញើបានស៊ូរួចហើយចំពោះអ្នកចង់ធ្វើ reseller គឺគាត់អាចធ្វើបានហើយប្រហែលជាអាចមានភាគរយដូចជាសបាយដែរប៉ុន្តែយើងមិនដឹងថា GM ឲ្យប្រមាណទេណាហើយការ start C មេគឺមាន C ដូចគ្នាហើយ key ថាជាលក់ថោកជាងនៅនគរសម្រាប់ឲ្យជាងនៅសបាយហើយមួយទៀតចំពោះ J point គឺស្មើដូចនឹង J point ដែរគឺមក J point គឺស្មើ100លុយខ្មែរយើងទេហ្នឹងហើយហើយ មានអ្នកខ្លះកាត់សួរថាអូខេតើ server នេះ tool ប្រើបានទេតេស្តរួចអស់ហើយណា tool ដើម1000ដូចជាមិនដើរទេជាមួយនឹង server private មួយនេះអានេះបើយើងនិយាយទៅគឺដូច server private ដែរប៉ុន្តែគឺ server GM គាត់ធ្វើការ translate មកមកស្អាតតែម្ដងអញ្ចឹង tool ដើម1000អត់ដើរទេខ្ញុំតេស្តរួចហើយ server អឺ TV Auto TV Auto ដើរតាម function បើសិនជាករណីអ្នកទាំងអស់គ្នាប្រើ TV Auto សម្រាប់ CME Auto click គឺ GM ធ្វើការ ban តែម្ដង ចឹងបើអ្នកគាត់ប្រើ2ដងបែនចោលម្ដង hero ហ្នឹង chat energy អូខេឲ្យប្រើធម្មតាអឺ WPE bro គឺ GM គាត់បើកឲ្យប្រើធម្មតាដោយសារកម្មវិធី WPE bro នេះ គឺយើង ប្រើវា សម្រាប់តែបូក item ដូចបូក item ទេអញ្ចឹងវាអត់មាននៃពាក់ព័ន្ធទៅនឹងកម្មវិធី cheat ទេព្រោះយើងបូកយើងត្រូវការប្រើ goal យើងបូកយើងត្រូវការប្រើសារដូចគ្នាដល់ពេលអញ្ចឹងទៅខ្ញុំគិតថាវាមិនមែនជាកម្មវិធី cheat អញ្ចឹង GM គាត់អត់ ban ទេអាហ្នឹងយើងអាចប្រើប្រាស់បានធម្មតា ប្របោកមានអត់អស់លុយណាបោកអស់លុយអាហ្នឹងហ្នឹងហើយហើយនេះរូបភាពផ្សេងផ្សេងគឺបែបនេះគឺព្យាយាមនេះឃើញចុច P3 កលៈអញ្ចឹងទៅវាផុតហើយនេះឃើញគាត់បកមកជាអង់គ្លេសអស់ហើយអឺអានេះខ្ញុំឆាតមួយគាត់ហ្នឹងឆាត តាំងពីថ្ងៃទីខ្ទង់10 7នេះឆាតយូរដែរហើយហើយថ្ងៃនេះខ្ញុំ record ដូចជាថ្ងៃ11 12ហើយថ្ងៃ12អញ្ចឹងខ្ញុំឆាតមួយគាត់យូរហើយប្រហែលជាគាត់បកប្រែចង់ បានប្រហែលជាខ្ទង់10ឬ20%ទៅហើយអញ្ចឹងរហូតដល់ចុងខែកន្លែងទី10ជាងហើយអញ្ចឹងយើងរងចាំប្រហែលជាខ្ទង់5 10ថ្ងៃអីទៀតតែជាអាចក្រងនឹងចេញហើយអញ្ចឹងយើងអាចលេង server នេះដោយស្រួលតែម្ដងហើយដូចខ្ញុំប្រាប់អញ្ចឹងអឺមានអ្នកខ្លះសួរអូខេដល់កូននេះ farm បានទេ farm បានអត់បញ្ហាតែអ្វីដែលសំខាន់ជាងគេមានពេល farm វាអត់ណា GM លក់ជា point មិនមែន GM donate ដើម្បីបាន item ទេវាស្រួលត្រង់ហ្នឹងហ្នឹងហើយ ចឹងបើសិនជាករណី donate ដើម្បីបាន item អាហ្នឹងវាធ្វើឲ្យលេងស្មើភាពគ្នាហើយជាង GM ក៏អាច GM នៅ server នេះគឺលក់ជា point ហេតុអីខ្ញុំថា GM លក់ជា point អ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង page នៅក្នុង web site របស់ GX2 World គឺមានកន្លែងលក់ជា point ស្រាប់ហើយពេលបច្ចុប្បន្ននេះណាប៉ុន្តែមិនទាន់ដាក់ហើយការដាក់ជា point នេះគឺដាក់នៅតាម ABA តាមចូលទៅឲ្យមើលបន្តិច អូខេចឹងខ្ញុំចូលមកដល់ហើយអ្នកនរអាចមើលបាននេះគឺជាកន្លែង top up យើងចុចកន្លែង top up នេះមកយើងចូលដល់កន្លែងនេះវាឃើញហើយអញ្ចឹងអ្នកដាក់100ដុល្លារបាន4000 400អញ្ចឹង GM ក៏ធ្វើការ bonus ឲ្យបាន400ដូចអ្វីដែលយើងដាក់នៅជាមួយនឹង reseller ពេលបច្ចុប្បន្នណាប៉ុន្តែកន្លែងគេចប់មួយនេះខ្ញុំអត់តដឹងថាមិនទេណាប៉ុន្តែដូចខ្ញុំប្រាប់អញ្ចឹងគឺមកជា point ស្មើ100លុយខ្មែរដូចគ្នាអញ្ចឹងនេះខ្ញុំចុចមើលកន្លែង top up នេះគឺយើងអាច top up តាមរយៈ ABA បានអញ្ចឹងធ្វើការ scan scan ទៅគឺយើងអាច pay បាននៅកន្លែងនេះហ្នឹងហើយ payment ឡើយនេះតែសិននេះខ្ញុំមិនដែលសារឯណាប៉ុន្តែអ្វីដែលខ្ញុំបានសួរទៅ GM គាត់ថាអាច pay បានតាមរយៈនឹងណាហើយដូចជាមួយទៀតដូចជាស្អីស្អីគេនេះខ្ញុំភ្លេចបាត់ទៅគាត់ថាអ្នកដែលនៅស្រុកក្រៅគឺអាច pay តាមនឹងបានណាប៉ុន្តែនេះខ្ញុំអត់ទាន់យកបានសារដែរទេប៉ុន្តែដោយសារពេលបច្ចុប្បន្នពងអតេសទេចាំមួយនេះវាអាចដើរដំណើរការបានហើយដល់ពេលដែល GM ចាប់ផ្ដើមបើក server Visa យើងប្រើប្រាស់អូខេអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងទៅលេងនៅ server J2 World ទាំងអស់គ្នា ហ្នឹងហើយហើយដូចខ្ញុំតែងតែប្រាប់ចឹងដល់ពេលដែលមាន server ពីរប្រៀបធៀបគ្នាអញ្ចឹង server ខាងនេះក៏ព្យាយាមធ្វើឲ្យល្អ server ខាងនោះក៏ធ្វើព្យាយាមធ្វើឲ្យល្អអញ្ចឹងយើងអាចចង់លេងខាងណាមួយក៏បានដែរខ្ញុំអត់បខំថាអ្នកទាំងអស់នេះដាច់ខាត់ទៅលេង server JX2 World ទេអ្នកទាំងអស់នេះដាច់ខាត់ទៅលេង server សបាយទេអ្នកទាំងអស់ចង់លេងទាំងពីរគាត់ជាបញ្ហាដែរមែនទេស៊ីសងលើអ្វីដែលយើងចង់បានចង់លេងគឺយើងគិតថាសបាយអូខេលេង server ហ្នឹងទៅអូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអ្វីដែលខ្ញុំអាចប្រាប់បានអឺ JX Two World នឹងក្រុងបើកនៅចុងខែ6ឬក៏ដើមខែ7ណាហ្នឹងហើយអូខេអរគុណបាយបាយ